អរណោណោណោអើ សូមហើយមកគុំជពគុណចាស់ធេរានធេរៈគ្រប់ព្រះអង្គសូមចម្រើនពរលោករស់ស្រីនិងកញ្ញាញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលរូបធកម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃអង្គារ400ខែបោះឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវថ្ងៃ ទី10ខែមករាឆ្នាំ2023 គឺជាថ្ងៃដែលយើងត្រូវមកជួបជុំគ្នាក្នុងកិច្ចពិភាក្សា ឬក៏នេតិកំណាបនិងស្មូតរបស់នេតិសិល្បៈនិងវប្បធម៌ខ្មែរដែលមានវាគ្មិនចូលរួមក្នុងឱកាសនេះមានចំនួន3នាក់រួមជាមួយនឹងខ្ញុំកណ្ណាផង4នាក់3នាក់មួយអង្គឥឡូវសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនជា ចំណែកចូលក្នុងកម្មវិធីយើងទី1គឺសូមស្វាគមន៍បងជីវចិត្តដែលជាកវីនិពន្ធមកពីខាងក្រុងស៊ីដនីនៅក្បែរអាត្មានេះទេហើយនឹងសូមស្វាគមន៍ឧបាសិកាសុកសរឹមមកពីខាងខេត្តតាកែវសូមបាទខ្ញុំណាហើយនៅទី2ទី3ទៀតសូមស្វាគមន៍កញ្ញាឆោពាន់មកពីខាងក្រុងភ្នំពេញហ្នឹងហើយអូខេយើងមកជួបជុំគ្នាសាជាថ្មីបន្ទាប់ពីយើងបានឆ្លងឆ្នាំថ្មីឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំសកល ឡូវចង់ចង់ឲ្យខ្ញុំជាវិចិត្តដើម្បីចាប់ដើមជូនពរគេបន្តិចដើម្បីតាមចាស់អត់មិនឃើញកាលប្រហែលថ្ងៃហ្នឹងឃើញបាត់មិនឃើញចូលមកឲ្យពរឲ្យជ័យឆ្នាំចាស់ខ្លះឆ្នាំថ្មីឥឡូវសូមជើញបងជាវិចិត្តបាទអឺមែនតើទៅពរក៏មិនរួយពោះចាស់ហើយប៉ុន្តែពាក្យពុទ្ធពរទាំង4ប្រការនៃព្រះសមណពុទ្ធអំព្រះបរមគ្រូនៃយើងព្រះអង្គតែតែទុក សម្រាប់មនុស្សម្នានឹងជួយការជួយលើកទឹកចិត្តខ្លះផងដែរដូច្នេះសូមប្រកេនពរនិងជូនពរអាយុវណៈសុខៈពលំពរទាំង4យ៉ាងចូលមានដល់ជំរងចម្រើនការឲ្យផលណាហើយប្រាថ្នាយ៉ាងណាឲ្យបានសម្រេចដូចសេចក្តីបណ្ណាគ្រប់គ្រប់គ្នាហើយឆ្នាំថ្មីសេរីជ័យជោគលោកអ្នកនាមគ្រប់យ៉ាងអរសូមឲ្យមានសុខភាពអាយុវែងសុខភាពល្អអរគុណអរគុណបងសាធុសាធុហ្នឹងហើយ ហ្នឹងហើយសូមចូលក្នុងកម្មវិធីយើងតែម្ដង គឺទុកនតិឲ្យញោមសុកសរឹមមេតាចាស់ផ្ដើមដើម្បីក្នុងកម្មវិធីស្មូតរបស់យើងខ្ញុំសូមអញ្ជើញញោមសរឹមមេតាចាស់ផ្ដើមមុនគេសូមអញ្ជើញបាទជាដំបងខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ថ្ងៃនេះមានកិត្តិយសដើម្បីចូលក្នុងនេតិសិល្បៈនិងវប្បធម៌ខ្មែរនៅអូស្ត្រាលី ទីក្រុងស៊ីដនីចឹងទៅហើយក៏ធ្វើ ការស្មូតតែម្ដងសូមជូនកំណាប់បត់ទំនួញប្រពន្ធជាងកែវដូចតទៅអោព្រះសាងស្ដា ម្ចាស់ប្អូនណាមករងកម្មហើយអ្វីម្លេះណាវេកដំច្រំធាំង ប់កាយាអងទៅហើយទុំបីខំឆ្កងដូចមកដាច់មកដា មានមេត្តា លោកខ្លាំងហើយជំរះផ្លូវខំ នណាឡើយមានបងពីអូអូព្រះគុណម្ចាស់ខ្ញុំអើយមិនដាច់ឡើយ មកបានក្តីវេទនី មករងគ្រោះកម្មនឹងវេរី វេទនីគួរណាអាណិតណាស់ខ្ញុំបានអងវព្រះស្វាមី ដោយក្តីមេត្តាព្រះគុណម្ចាស់មិនគួមកធ្វើនៅកម្មក្រាំង បានចិត្តណាព្រះគុណណាយទុំបីបើមានដូចម្ដេចម្ដា នឹកកាលគ្រាយូរមកហើយមិនឃើញសៅមកត្រង់ណា chích cú hơi mẹ ta nhóm nít chia chú chặt piel bắt về đông ចងរិតខ្ញុំក្រៀមក្រំខ្ញុំសែនវេទនីរងទឹកធំ ខ្មាស់គួងព្រំមនុស្សទេវតាសូមអនុមោទនីសតណាអឺរឿងហ្នឹងអឺ ស្ដាប់ដល់សង្វេគក្នុងកថាខ្ញុំជឿចិត្តដឹងរឿងហ្នឹងទេដឹងរឿងនាងណាឥឡូវហ្នឹងវាភ្លេចភ្លេចផ្លែអស់ព្រះអង្គទៅឡាអឺស្ដាប់គាត់ជួយបកស្រាយបន្ថែមបញ្ជាក់ផងហ្នឹងបាទតែច្បាស់ជាងខ្ញុំកណាខ្ញុំសរុបស្គាល់រឿងដែរចាចាំរឿងដែរចាំតែទេចាំខ្លះអត់ខ្លះតែបើខុសត្រូវអីជាស្រ័យបាទបាទមានជាងកៅម្នាក់មានព្រះសង្ឃមកគង់ឆានបាយនៅនឹងច្រើន ឆ្នាំចឹងស្រឡាញ់ដោយកូនហើយ ព្រះសង្ឃមួយអង្គហ្នឹងឆ្លាញ់គ្រូសាហ្នឹងដូចជាឪពុកម្ដាយអញ្ចឹងតែថ្ងៃមួយបកករណាលោកយកកែវដែលយកមកឲ្យជាងឆ្នៃធ្វើជាវត្ថុអីផ្សេងដែលមានតម្លៃអញ្ចឹងណាកែវមរកតតពេលពេលហ្នឹងចាប់ដើមធ្វើមហូបហើយស្ដាច់ហុចមកជាងកែវក៏ຕົកលើជ្រុញជ្រុញហ្នឹងមានប្រឡាក់ឈាមសាច់អញ្ចឹងសัตว์គាត់ចិញ្ចឹមសัตว์ក្រៀលមួយ គាត់ចិញ្ចឹមសត្វព្រាលមួយចឹងដល់ពេលហើយគាត់ចូលទៅលៀងបន្លែឬមួយក៏បងអីចឹងមកវិញបាត់បាត់ត្បូងហ្នឹងត្បូងមរកតមកត្បូងកែវហ្នឹងសត្វគ្រីលវាលេបហើយព្រះអង្គលោកឃើញព្រះសង្ឃព្រះអង្គលោកឃើញថាសត្វគ្រីលហ្នឹងលេបហើយលេបត្បូងហ្នឹងហើយតែដល់មកដល់มันឃើញมันឃើញត្បូងហ្នឹងជាងកែវក៏សម្លក់ទៅលើភិក្ខុហ្នឹងអត់មានពីណាមកឲ្យបាន3នាក់ជាមួយនឹងព្រះសង្ឃមួយអង្គហ្នឹងទេមានតែព្រះសង្ឃមួយអង្គហ្នឹងគាត់ដែលយល់ យល់ត្បូងហ្នឹងហើយព្រះអង្គលោកថាលោកមិនយល់ទេតែមិនហ៊ានឆ្លើយដាក់សัตว์គ្រាលទេបើកាលណាឆ្លើយទៅជាងកែវនឹងសម្លាប់សัตว์គ្រាលហ្នឹងលោកមានតោហើយចឹងស្រឡាញ់សិលហ្នឹងជាងជីវិតសុខចិត្តឲ្យឲ្យជាងកែវនឹងចងរឹតក្បាលទៅលៀនភ្នែកចេញមកប្រវែងណានៃក៏នៅតែមិនឆ្លើយដែរតោះឡាវ័យប្រសងនឹងឈាមដាតចឹងសัตว์គ្រាលវាមកផឹកឈាមហ្នឹងខឹងនឹងសัตว์គ្រាលពាត់គ្រាលឡើងមកជើង មើលទៅព្រះអង្គលោកឈៀងទៅមើលសត្វគ្រីលហ្នឹងឃើញ ថាសត្វគ្រីលហ្នឹងស្លាប់ហើយ បាន បានលោកប្រាប់ថាអឺបបិទ្ធសត្វគ្រីលលេបលេបត្បូងបាត់ហើយសត្វគ្រីលនឹងស្លាប់ហើយបានលោកថាអញ្ចឹងហើយអញ្ចឹងថាសម្រាប់ចិត្តអីមួយឲ្យពិចារណាសិនកុំចេះថាសម្រាប់ចិត្តទៅឆាវឆាវអញ្ចឹងខុសបានដាក់បញ្ញត្តិថាមិនឲ្យប្រសង់ឆាន់ឬនៅចិត្តស្និទ្ធជាមួយនឹងរាវៈ និងប្រសក់ទេព្រោះវាមានចៃដន្យចឹងហ៎បានគេបញ្ញត្តិហ្នឹងទៀនចាស់អំណាចស្ដាប់លោកទេបានប៉ុណ្ណឹងបាទល្អចាំបានល្អតាហ្នឹងរឿងហ្នឹងរឿងហ្នឹងពិខុមួយអង្គហ្នឹងគឺដូចជាកូនធរអញ្ចឹងដែរស្រឡាញ់ដូចញោមមានភាសា3ហ្នឹងអឺស្រឡាញ់លោកវាអារ៉ាប់អានលោកហ្នឹងលោកហ្នឹងគឺថារស់ដោយសារតែញោមពីអ្នកហ្នឹងចិញ្ចឹម អឺមិនបានដើរបិណ្ឌបាតដោយស្មងទេលោកបានចង្ហាន់ឆាន់នៅរៀងរាល់ថ្ងៃដោយសារតែអឺញោមធัวពីរនាក់ហ្នឹងចិញ្ចឹមគាត់ប៉ុន្តែដល់ចៃដនគាត់ហ្នឹងធ្វើមហូបដូចញោមមានប្រសាសន៍ហ្នឹងគាត់ហាន់សាច់ដល់ពេលហាន់សាច់ទៅវាវាទទួលជាមួយនឹងកែវមณีដែលដែលលេងអឺ បកូនណាយកមកឲ្យធ្វើកែវបរោះរាជបរោះយកកែយកកែវនឹងដើម្បីឲ្យជាងនឹងគាត់ឆ្នៃដល់ពេលជាងនឹងគាត់ឆ្នៃមកដល់ភ្លាមកំពុងតែចៃដនកំពុងធ្វើមហូបធ្វើហាន់សាច់ទៅវាដៃនឹងវាប្រឡាក់ប្រឡាក់ឲ្យសាច់ហ្នឹងណាហើយដល់ទទួលជាងទទួលកែវទៅវាប្រឡាក់ណាកែវមនីហ្នឹងបើក្លិនឆ្អាបសាច់ហ្នឹងណាហើយវល់ដល់លាងដៃឬក៏ទៅធ្វើអីខាងក្រោយបន្តិចទៅក៏អាសាច់គ្រាហ្នឹងវាលេបបាត់ទៅ លេបបាត់ទៅក៏អឺគាត់នេះនោមនេះគាត់ឃើញចឹងគាត់ចង់អឺមានការភ័យភ័យស្លន់ស្លោដោយសារតែអឺអំណាចរបស់ព្រះរាជា បើសិនជាបាត់កែវហ្នឹងមិនដឹងជាបានអីសងស្ដាច់ទេពីព្រោះយើង ជាប្រជារាស្ត្រជាងកែវនោះគ្មានតសម្បត្តិណាទៅទិញកែវនោះឲ្យស្ដាច់បានទេបើភ័យភ័យនឹងអាជ្ញាណាណែ អាភ័យនេះធ្វើឲ្យមានបញ្ហាសម្រាប់ធ្វើទុកទរណកម្មដល់ដល់ប្រសង់អង្គហ្នឹងទីបំផុតក៏បាន ធ្វើទុកនឹងរហូតដល់ចងរឹតលៀនភ្នែកញោមថាចឹងឈាមហូរទៅក៏អាសត្វក្រៀលហ្នឹងវាមកវាប្រងរកឈាមហ្នឹងវាក្លិនឆ្អាបទៀតណាក៏រកអីហូបព្រោះអីញ៉ាំទៅអឺក៏មកក្បែរជើងហ្នឹងខឹងផងថាអូឯងងាប់ ហើយដល់ពេលហើយបាទសួរថាសត្វគ្រាលហ្នឹងមកក្បែរហ្នឹងវាមកយ៉ាងម៉េចហើយបានព្រះអង្គសួរអញ្ចឹងទៅសួរថាហ្នឹងវាលោកឯងក៏ងាប់ដោយសត្វហ្នឹងដែរហ្នឹងហើយហើយអញ្ចឹងទៅក៏ថត់ចាសត្វងាប់ទៅក៏សួរថាសត្វហ្នឹងងាប់ឬនៅនៅរស់គឺយ៉ាងណាអញ្ចឹងក៏បានថាអូសត្វគ្រាលហ្នឹងគឺវាលេបកែមនីហ្នឹងហើយនិយាយខ្លីៗមកចង់និយាយថានេះគឺជា កម្មពីដែលព្រះអង្គលោកពលពិខុព្រះអង្គដូចថានេះមិនមែនជាទោសរបស់ញោមទេហើយក៏មិនមែនទោសរបស់អាត្មាដែរគឺជាទោសរបស់វត្តៈណាវត្តៈនោះវាធ្វើឲ្យមានបញ្ហាវិលជុំមកជួបបញ្ហាអញ្ចឹងអូខេសរុបខ្លីៗប៉ុណ្ណឹងខ្ញុំបញ្ជាក់តែថែមចង់ចូលទេកណាមែនតែនទៅរឿងហ្នឹងក៏វាជាការធ្វើឲ្យយើងមានការសាកល្បងខ្វះការពិចារណា នៃមនុស្សសលោក ដែលជាមនុស្សបឋមជនធម្មតាជាងកែវកំសត់អត់គិតគូរត្បូងកាយបេតូដែលបាត់បង់ចោតលោកកូនធល់ដែលជាសង្ឃធម្មដែលព្រះអង្គជាអ្នកលួចតាមពិតសត្វគ្រាលពិសីត្រីលើជ្រុញនោះអីមិនបងគួចដែលស្ដេចបានឲ្យថាលោកលួចតាមពិតគ្រាលគ្រួចលេបបាត់ទៅណាអាហ្នឹងវាដោយសារការខ្វះការពិចារណាហ្នឹងវាដល់ចឹងធ្វើឲ្យមានការជ្រុលជ្រួសពោះអឺការដែលការមិនបានប្រយ័ត្នណានឹងជាពិធានគតិមួយដែលសម្រាប់ឲ្យយើង ចេះដោះស្រាយនឹងកិត្តគូមុននឹងធ្វើអ្វីមួយគឺថាសួរឬពុចថាវិស័យចនេក្តីឬក៏ថាសាកសួររកតាមផែនក្តីមើលបាន គ្រប់គ្រប់ជួយព្រះអង្គគណាតែប៉ុណ្ណឹងទេទៀតអរគុណអរគុណអរគុណច្រើនមានអត្ថន័យល្អមែនទែនអឺបកែខ្ញុំគាត់តែងបានភ្លាមអូខេអឺអរគុណឥឡូវមកដល់វេនរបស់ជប៉ុនជប៉ុនមានអីចង់ ចូលរួមជប៉ុនបើកសំឡេងអត់លឺសំឡេងផងជប៉ុនបិទបើកសំឡេងលឺសំឡេងដែរជប៉ុនបិទបើកសំឡេងកណាកណាកណាជាបឋមខ្ញុំកណាសន្តមស្ការចំពោះទិសដៅនៃគុណប្រតនត្រ័យមានពុទ្ធ មានពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈដោយសេចក្តីគោរពជ្រះថ្លាដែលយ៉ាងក្រៃលែងមួយលើកសុនមសិកាថ្វាយអង្គមទៅដល់លោកម្ចាស់គ្រប់គ្រប់ព្រះអង្គទាំងអស់ដែលបានសាងពភ្នោះបួសនៅក្នុងពុទ្ធសាសនានេះផងដែរនិងនមស្ការទៅដល់លោកម្ចាស់គ្រូសវណ្ណបញ្ញាពសវឿងដែលព្រះអង្គគឺជា ព្រះប្រធាននៃកម្មវិធីនេតិសិល្បៈនិងវប្បធម៌ខ្មែរ ផ្សាយចេញពីទូរទស្សន៍មជ្ឈមណ្ឌល KK CCTV វត្តរតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីដោយសេចក្តីគោរពជ្រះថ្លាពីចម្ងាយផងទៀតនឹងសូមនមស្ការនឹងសូមគោរពព្រះសួរទៅដល់លោកអ៊ំកវីនិពន្ធជីវិចិត្តចាពីចម្ងាយផងលោកអ៊ំដោយសារអឺខ្ញុំកណានេះខ្ញុំនេះគឺថាបែកពីកម្មវិធីរយៈពេលដូចថាច្រើនសប្តាហ៍ណាមកហើយណា និងសូមអឺគេថាចូលរួមលែកទុកដល់លំចាក់គ្រូដែលបានបាត់បង់នៅញោមស្រី លោកម្ដាយជាទីគោរពស្រឡាញ់សក្ការៈរបស់ពងពូហ្នឹងណាណាសូមជំរាបសួរអ្នកគ្រូមីងសុកសរឹមពីចងាយផងចានឹងអឺធ្វើសេចក្តីរាប់អានទៅដល់ប្រជាអឺប្រិមិត្តពុទ្ធបរិស័ទទាំងអស់ដែលនិយមគ្រប់គ្រងមិនថានីតិសិល្បៈនិងវប្បធម៌ទេគឺថា អឺសកម្មនៅក្នុង page KKCV KK CCTV តែម្ដងកណាខ្ញុំកណាខ្ញុំបច្ចុប្បន្នថ្ងៃនេះមានកំណាប់ដែលមានចំណងជើងថាអឺទំនួញអ្នក មានគុណនៅបរទេសណាខ្ញុំកណាខ្ញុំសោតបែបអឺ ពាក្យ7ប្រហែលជាសូត្របែបមេត្រីបាបណ្ណាមេត្រីបាពួកអីជានិច្ចការកន្លងទៅដូចជាកម្របានសូត្រណាអញ្ចឹងសូមសូត្រតែម្ដងដោយសារអត្ថបទរៀងវែងដែរណាប្រហែលជាមានចិត្តការចាំសុទ្ធពីរដងសុទ្ធពាក់ពាក់កណ្ដាលណាអញ្ចឹងប្រហែលជាមានការពោលខ្លះពួកអីវែងមែនតែនណាអញ្ចឹងដោយសារកុំឲ្យថាខាត់ពេលវេលាយូរខ្ញុំបណ្ដាញខ្ញុំសូមសូត្រតែម្ដង សូមរីករាយព្រះសម្ដាប់ស្ដាប់ដូចតទៅសូរិយាទុនទៀបរៀបអស់ស្ដងគត់ថ្ងៃផុតរលត់បាត់បង់រស្មី ពេលយប់ងងឹតឋិតក្នុងរាត្រី បាក់សាបាក់សៃចូលនន្ទ្រា សល់តែរូបខ្ញុំនៅម្នាក់ឯងកណ្ដោចកណ្ដែងមើលចន្ទ្រាมันបានតូចចិត្តធ្លាប់វេទនាទោះបីសុខជាគ្រាធម្មតា ស្រណោះណាស់ម្ចាស់ថ្លៃអើយมันបានភ្លេចឡើយគេដូនតាធ្លាប់តែរស់នៅផ្ញើសង្ខារ ដែនដីខេមរាមហាអង្គរឥឡូវខ្ញុំឃ្លាតនៅសែនឆ្ងាយ ពីស្រុកអ្នកម្ដាយស្រស់បវរធ្លាប់បានថ្នាក់ថ្នមដោយគុណធម៌ពេលនេះបន្តប្រទេសទី2អៅអាមេរិកកាំងបារាំងសេសដែនដីអង់គ្លេស និងអូស្ត្រាលី កាណាដាញូហ្សេឡង់និងទូគី ទីក្រុងមូលមីឈ្មោះល្បីក្នុងលោក ប្រទេសសេរីទឹកដីប្លែក អូមថានចាំឡៃខ្ញុំមានជោគបានផ្ដល់វាសនាទីជំរប់រួននៅតមក យដោយសេរីលប់តែរួននៅព្រៀបលប់តែរួននៅរបៀបខ្មែរ អីឡូវស្រាប់តែនៅទឹកដីវត្តបធរុបប្របៃណីខប្រក្រដៃ យផ្ទុយកាមមារាមានការងារចិញ្ចឹមជីវិតដំណើរប្រព្រឹត្តខំ មតាមនុស្សទូទៅនិយាយភាសាធ្វើកាយវិការប្រាប់ចង់អល់ មានយាយតាខ្លាំងមិនហ៊ានជីបឹងពីបាក់ខ្លាំងណាំងចិត្តខ្វាយខ្វល់ចង់ធ្វើ ដំណាស់សុំយោបល់ពឹងកូនជូនដល់ទីកនលែងចង់ទៅវត្តវាផ្ទាំង នៅឆ្ងាយចង់បានលុយចាយកាត់ចំបែងមិនហ៊ានទៅផ្សារខ្លាចរអឯង អារម្មណ៍តឹងតែញើរឿងភាសាសូមអរគុណនិងសូមអរគុណអូយកំណាត់គឺថាចាក់ដោតមែនតែនកណានឹងចាក់គ្រប់ទៅទៅអញ្ចឹងនឹងឯងដែលសារយើងបើថា បន្តែនៅអូស្ត្រាលីឬមួយក៏កាណាដា USA សហរដ្ឋអាមេរិកទេណានិយាយចំទៅគឺថាគ្រប់ប្រទេសដែលខ្មែរ បងប្អូនខ្មែរអង្គភូមិញាតា ដែលគាត់បានស្នាក់អាស្រ័យក៏ដូចជារស់នៅណាណាគឺថាពិបាកមែនតើនៅការណា យើងអត់ស្គាល់ពីទំនៀមទម្លាប់ពិសេសនោះគឺភាសាបរទេស តែម្ដងណាដូចពាក្យបោះអញ្ចឹងអ្នកអត់ដឹងបោះណាអីគេថាឡានក្រុងអីចឹងណាណា ចឹងពេលខ្លះយើងពិបាកបើសិនជាយើងអត់ចេះភាសាអង់គ្លេសអញ្ចឹងពេលខ្លះបើសិនជាយើងចេះចេះខ្លះខ្លះហើយយើងនិយាយថាធ្វើដំណើរមកថាលក្ខណៈទស្សនកិច្ចឬមួយក៏ទេសចរទស្សនាឬមួយក៏ទៅរស់នៅបើសិនយើងអត់ចេះអង់គ្លេសគឺថាពិបាកមែនតើក្នុងការតំណាក់តំណងក្តី ទិញរបស់របរក៏ដូចជាទៅចង់ទៅវត្តអារាមនិយាយចាំទៅគឺថាគ្រប់ទីកន្លែងតែម្ដងគឺពិបាកមែនតើណាចាំបើថាកំណាប់នេះ លើកទី1ខ្ញុំកណានេះថាបានសូត្រទេណាប៉ុន្តែអត់ទាន់ចប់ទេបងប្អូនពជាប្រិមិត្តនៅពាក់កដាទៀតអញ្ចឹងចាំពេលវគ្គក្រោយខ្ញុំកណានៅខ្ញុំសូមបញ្ចប់អត្ថបទកំណាប់ទាំងស្រុងនេះតែម្ដងណាខ្ញុំសូមអរគុណសូមអរគុណអរគុណច្រើនខ្ញុំខ្ញុំចិត្តអឺមានស្ដាប់នឹងមានដូចរឿងដែរទេរឿងអញ្ចឹងវាពិតទេកណារឿងពិតព្រះអង្គហើយ វាធ្លាប់ខ្លួនឯងជាទីហោគឺផ្ទាល់ខ្លួនអញ្ចឹងសូមធ្វើការ comment តាមបែបដោយតទៅបាន4របស់ខណ្ឌបាទមេឃមួយសែនធំខ្ញុំរមរិតពេលមេឃងឹតហាក់កំព្រាព្រោះតែកំសត់អត់គ្នាគ្នាវេទនាក្នុងចិត្តអត់ញាតជុំពេលកាយឆ្ងាយខ្លួនពូនកំសត់សាច់ញាតមិនអត់ខានមនោរម្យ ពេលយប់ស្ងាត់ជាងមានទុកធំជួនកាលពួតយំតែម្នាក់ឯងនឹកអូនឹកស្ទឹងបឹងទន្លេនឹកដែនកោះកេទីកន្លែងអោដីខេមរាដែលខ្ញុំតែងព្រោះឥតចំបែងជាមួយគ្នា សង្ឃឹមថ្ងៃមួយនឹងវិលវិញខេមរាភ្នំពេញបានមកគ្រាវិលជួបវិលជុំអ៊ំមីមីអោកម្ពុជាមិនភ្លេចសោះឡើយ អរគុណអរគុណអរគុណចាប្រកែមែនអស្ចារ្យតែនចាណាអឺបទកំណាប់ហ្នឹងយើងនិយាយទៅវាជារឿងពិតអ្នកញាតិញោមដូចមកសរឹមស្គាល់ដឹងហើយថាយើងមិនចេះភាសាអង់គ្លេសយើងមិនចេះដូចញោមសខ្ញុំខ្ញុំវិចិត្រមានការរៀបរាប់មកអញ្ចឹងគឺកណ្ដោយកណ្ដែងណាឃើញគេអឺ គេកូនចៅគេចេះភាសាអង់គ្លេសគឺតោណាវណ្ណាគេចេះបើកឡាន គេចេះតោណាវណ្ណាស្រួលហើយយើងទៅទៅចង់ទៅជិះបានគេដែរយុទ្ធអីមិនហ៊ានទៅជិះទេខ្លាចវែងផ្លូវណាខ្លាចខុសកន្លែងទៀតណាហ្នឹងទៅផ្លូវណាយើងមិនចេះអង់គ្លេសហ្នឹងដល់គេបាក់នឹងជិះពិតបាទអឺឥឡូវខ្ញុំណាវាមែនមុនដំបូងដូចកណាខ្ញុំមកដល់យប់ ហ៊ានទៅដល់ស៊ីដនីប៉ុន្តែអង់គ្លេសហ្នឹងវាចេះពីដើមតិចតួចប៉ុន្តែដល់បើគេសរសេរអាហ្នឹងវាមើលច្បាស់ណាហើយពេលអត់ដឹងថាគេមានអា platform សម្រាប់ឲ្យយើងមើលអក្សរនឹងក៏រត់នេះណាតែបើឈរនៅទីក្រុងស៊ីដនីគេបាច់បញ្ចូលឲ្យម៉ោងម៉ោងចិត្តមួយហើយហ្នឹងហើយមនុស្សវារាប់លានអ្នកហ្នឹងប្រជាគ្នាឡើងហើយដល់ហើយវាសរអា the train to Canada via Arizona ហើយលុលលុលអញ្ចឹងស្ដាប់មិនបាន ហ្នឹងដល់ចុះក្រុមអញទៅណាប៉ុន្តែឡើងគេដែរដល់ឡើងនោះមានអីព្រះឯណារហូតដល់ចិត្តអានេះឆិនរត់អូអូកន្លែងចុះវាអត់ទៅចុះនៅបតោងតោងប្រឆាប់ប្រជែកគ្នានោះចូលយប់គិតពេលបញ្ញាមកវិញពេលបាច់បញ្ចូលចប់អាខែឆ្លងផុតឆ្នាំខែ12ហ្នឹងចូលឆ្នាំថ្មីហ្នឹងគេណាអាបាញ់ម៉ោង9មិនទាន់អស់ចិត្តទេគេថាចាំនៅមើលអាបញ្ចូលអាបាញ់ពេលបាញ់ធំអាម៉ោង12បាញ់ផ្ដាច់ឆ្នាំហ្នឹង ដល់មានអីគឺកាន់តែលេបមនុស្សកាន់តែច្រើនដល់មានអីដល់ស្ដាប់ណាមួយអត់លឺដល់បាត់ប្រហែលថ្ងៃបានទៅជប់ដល់មើលទៅម្ដងទៅជប់អានេះគេមានអា platform គេសម្រាប់ឲ្យអសរនឹងរដ្ឋថាណាវាជប់នៅ station ណា station ណាហើយវាអត់បានចាត់លើកមើលអាហ្នឹងនោះជប់មកដល់ព្រាបបាន3 4ថ្ងៃបើទៀតណាទៀតទៀតឡើងទៅដល់ស៊ីដនី ដល់ដល់ខាងក្រុមធំទៅមើលបញ្ចូលកដាលយំគឺថាខ្លាហានមែនទេអត់មានតែយើងតែយើងអីទេហើយពេលនេះចេះរត់ត្រឡប់មកវិញឃើញចិត្តភ្លឺបាទការពិសោធន៍ខ្លួនឯងគឺអញ្ចឹងតែកុំអានចេះតិចតួយថាអូអានេះគេថាវាផ្្លត់អូខេឥឡូវអរគុណដែលខ្ញុំវិចិត្របានថែម comment ឬ ទៀតថែមទៅលើក្នុងកំណាប់ហ្នឹងចាត់ទុកថាជាវេនរបស់គាត់តែម្ដងបាទឥឡូវដល់ចូលមកដល់ជុំទី2ជុំទី2ខ្ញុំសរំដដែលខ្ញុំសុកសរំបន្តជារបស់បន្តដាក់ចំនួនមេត្រីទេកណាមិនធ្វើដល់តបានកម្ដរបរិយាកាសកណានេមនរងាវេ នៅក្នុងព្រៃហាក់ដូចកូនស្រីនាងក្រឹស្នាតែយំរកម្ដាយក្នុងព្រឹក្សា ស្ដាប់ចាំងកាលណាមិនមែនកូនមាត់នេះ ដៃរែងរឹតរឹងរិតកើតទុកណែនតឹងអរ៉ាដូចគេចុកម្ដាយមិនសុខតែ ណាកូនអើយលឺតៅបៅយំនៅក្នុងព្រៃហាក់ដូច កូនស្រីនាងក្រឹស្នាតែយំរកម្ដាយក្នុងព្រឹក្សា ស្ដាប់ជាងកាលណាងេ មិនមែនកូនកូនឡែងដែលកូនធ្លាប់លេងនៅនេះផ្លូវ កណ្ដាលមុខសាលាថ្ងៃនេះមិនឃើញបុត្រីបុត្រា ជាលីគ្រឹស្ណា បុត្រមេតាអើយព្រះពាយផៃផាត់រស័តពោពោ ត្រូវខ្យល់ផាត់មកពីទឹកនិរដី ធំក្លិនក្រអូបកានូនស្រី ស្រមៃហាងដូចញ៉ែ កូនបើឬមួយកូនតើជួបសัตว์អមរឹក ទាំងវងពក្រឹកដំរីខ្លាខំពំកូនទៅជាអាហារម្ដាយរត់ខ្លោចសា ណាកូនអើយសូមអនុមោទនីសាធុសាធុគ្រូណាអ្នកគ្រូមីងចា៎គ្រូណាកំសត់កំសត់តែម្ដាយនិងកូនឈាមផ្ទាល់ណា រលងរលោចដូចនៅក្នុងរដូវដែលរដូវរដូវដែលភ្លៀងធ្លាក់មកដល់ពេលហើយមានលឺសំឡេងអញ្ចឹងណាបាទអូខេដល់ពេលឪពុកតរហ្នឹងរហ្នឹងឃើញអាចមកស្នាមជើងហ្នឹងជើងឡើងឡើងលើបើថាឃើញចោលឃើញពីស្នាមជើងឡើងណា ប៉ុន្តែដោយអំណាចនៃព្រះបិតាពលរៀបរាប់ដោយមេត្តាធម៌ទៅកូននឹងទុកមិនបានទ្រាំមិនបានគាត់ចេញមកសារភាពបដ ாய் ដល់ហ្នឹងហើយកំសត់ណារឿងនេះអូខេមានអីថែមសូត្រទៅឃើញមេត្រីច្បាស់ចែហ្មងពេលនៅ ក្នុងព្រៃអីទៅប៉ុននេះណាក្នុងភ្នំអីដូចថា បននៅវត្តអារាមលើភ្នំលើអីដូចជាទៅភ្នំកន្លែងខាងពោធិ៍សាត់អីភ្នំថ្មដែរសូត្របត់ហ្នឹងយាយយាយយំសូត្រសូត្របដាតាឃើញមេត្រីនឹងបដាហ្មងហ៎នៅពោកូននៅទទួលអារម្មណ៍ទៅនឹងវិជោអារម្មណ៍ទៅដូចឃើញប៉ុន្តែតែតែនិស័យផលបុណ្យពិតណាសាងពីអតីតទៅជួបគ្នាតែក៏មានកម្មនាំវិរិយបានឲ្យឃ្លាតឃ្លាវិញពំខានដោយមេត្រីបា និងបុត្រងាទាំងពីរអង្គាក្នុងស្មោសាន ដែលព្រះស្វាមីលោកក៏បានឲ្យបុត្រទី5ជូជុនៃគ្រឹស្ណាចលីទាំងពីរពងធ្លាប់នៅរយងនិងបបីជួបជុំជាគ្នានៅក្នុងព្រៃមេត្រីរីងរៃនៅបុត្រអតែភ្ជាប់និស័យនឹងព្រះស្ដាទោះបីស្នេហាកូនកន្លងសូលះឲ្យទៀនមានបំណង បានត្រាស់ជាម្ដងជាសាស្ដានឹងហើយចិត្តព្រោះមែនអឺកាន់តែ គាត់តែចាប់ដើមហ្នឹងគាត់បានកំណាបគាត់ភ្លាមណាអរគុណអរគុណកែណាបកែកុំតណាឆ្លោះលោកអើយលោកបកែមកមកមិនបកែទេគាត់ថាគាត់ហើយរឿងហ្នឹងវាធ្លាប់មើលតាំងពីក្មេងក្មេងមកផងហើយធ្លាប់ដឹកនាំរឿងផ្ទាល់ខ្លួនទៀតទៅបង្ហាត់តួសម្ដែងរឿងប្រវេសន្តរនឹងក្តីធ្លាប់ដឹកនាំរឿងនឹងផ្ទាល់ផងនិយាយអំពីទៅដល់រហូតជាពិសេសនៅកន្លែងដែល ក្រោយពីគ្លៀតកាយឆ្ងាយពីពោះបីពីម្ដាយទៅនឹងជជក់នឹងពេលយប់ឡើងនឹងក៏យកខ្សែចកេះនឹងឬក៏ខ្សែបោយវល់មកចងដៃចងជើងភ្ជាប់នឹងដើមឈើរួចហើយតាជជក់នឹងក៏ឡើងទៅដេកនៅលើចុងឈើពេលនោះប្រងនឹងប្អូនណាប្អូនបងប្អូនពីរនាក់ជីមហាក្រស្នាបាយចលីនឹងចលីក្រស្នាអីទាំងពីរហ្នឹងគេថាយំកំសត់នឹងសម័យខំផងអីខំផងក៏ប៉ុន្តែពេលនោះក៏មាន ប្រអិនឬក៏ទេវបុត្រនឹងបានទៅយកចុះមកកាឡាខ្លួនជាមេតាបៃតានឹងបំពេកូនកដាលព្រៃនឹងទៅហើយការហ្នឹងក៏មានបទបំពេគឺដែរទេមានបទបំពេក្របហ្នឹងមួយទៀតនៃជុកហ្នឹងចាំ តាំងពីអាយុ14ឆ្នាំនៅបទហ្នឹងបាទដូចគ្នាហើយធ្លាប់មើលតាំងពីក្មេងដល់ឃើញគេវាយគេធ្វើបាបគេចោលទាំងដល់ពេលលើសូមបដាយបំពេហ្នឹងយំខ្លួនឯងហ្នឹងអរគុណអរគុណបាទអូខេ ហ្នឹងហើយអឺឥឡូវបន្តវគ្គចប់ពន់បញ្ចប់ដំណាប់ហ្នឹងបណ្ដោយទៅហើយចាំចាំក្រោយចាំមិនសល់ប្រហែលចាំខ្ញុំវិចិត្រហ្នឹងបន្ថែមមកចប់អឺម៉ោងតែម្ដងអញ្ចឹងជប៉ុនអីទេឲ្យជប៉ុនបញ្ចប់បាទឲ្យជប៉ុនបញ្ចប់អញ្ចឹងបាទចឹងខ្ញុំបណ្ណាសូមសោតក៏ដូចជាពលបញ្ចប់កំណាប់តែម្ដងទៅណា ដូច្នេះសូមចាំការព្រះសម្ដាប់និងស្ដាប់ដូចតទៅចង់ធ្វើបនតនមានជីវិតទោះឆ្ងាយមែនប៉ិតផ្ញើដុល្លារបញ្ជូនទៅស្រុកមានកិច្ចការ កសាងសាលាកត់វិហារណាមួយជំងឺប្រចាំកាយ លើសឈាមផ្ដាសាយក្រុនរងា អាយុកាន់តែចាស់កាយក្រុមគ្រា ភាពចាស់ជរាជាធម្មតាមួយថ្ងៃមួយថ្ងៃនៅម្នាក់ឯងអារម្មណ៍ចង់បែងសពកិច្ចការគិតព្រួយកូនចៅក្នុងអោរា ដោយក្តីមេត្តាចិត្តអាសូរ ប៉ុន្តែអនិច្ចាអ្នកមានគុណគាត់ជួយរែកពិនរែកពុនស្រែករអ៊ូចែកចែកប្រាក់គ្នាដោយទួញធ្ងោកូនចៅកិតគូជាកម្ពីពេលខ្លាំងយកកូនមកផ្ញើម៉ាក់ ហើយជូនលុយកាំងផ្ដល់ការងារมันបានយកទៅផ្ញើឆាខៀឆាខៀឲ្យគាត់វេទនីទុកលំបាក់ បើគេយកចៅមកផ្ញើហើយអោកូនម្ដាយអើយកុំតោកយ៉ាងសូមគុំមានទុំដោយប្រាសចាក់កម្មផលវិបាកដល់កូនណា ជួយមើលកូនខ្ញុំផងអ្នកម្ដាយកុំអោយអន្តរាយដល់អាងាបើសិនធ្លយធ្លុងបើសិនធ្លុធ្លយកាសោកាត្រូវធ្វើយ៉ាងណាយើងជាម្ដាយ គាត់បានឆ្លងកាត់ចិញ្ចឹមកូនមិនទាន់រួចខ្លួនអស់បន្លាយកូនតូចកូនធំចៅទាំងឡាយរហូតប្រែក្លាយជាធម្មតា ខ្លួនគាត់មានទុក ស្រេចទៅហើយមិនគួរសងឡើយថែមកិច្ចការគួរតែឲ្យគាត់ស្ដាប់ធម៌អាវិបស្សនា សន្សំសុខ នេះគឺទុកកលើទុកមែនគួកឹកមែនតែនជាបន្ទុកកុំឲ្យគាត់នៅដូចក្នុងគុកផ្ដល់ភាពស្រណុកជូនដល់គាត់ ប្រគៀបជាតិអិនស្រាំងស្រានក្នុងចិត្តចង់បានតែមិនមាត់ចង់ឲ្យកូនចៅជួនទៅវត្តមិនបានទៀងទាត់ ឲ្យបានទៀងទាត់គាត់សັບបាយសូមអរគុណនិងសូមអរគុណកណាកណាលោកចាកណាខ្ញុំវិចិត្រមកធ្វើអីធ្វើអីមិញអូកណាអត់មានថាអីបងបងសូមអរគុណហើយ កំណាប់ចុងក្រោយនេះចង់បានន័យថាម៉េចជប៉ុនអកំណាប់ដែលខ្ញុំកណានាងខ្ញុំបានសូត្របញ្ចប់នេះ គឺអដូចថាតាំងពីខាងដើមណាដូចថាមិនថាការរស់នៅបស័យតកតងនៅឯបរទេសស្រុកក្រៅទេគឺថាទៀមទាយើងចេះភាសាបរទេសជាចម្បងមិនថាធ្វើដំណើរ ទៅមលណាទៅវត្តទៅណាទៅណីទេណាធ្វើដំណើរសពការទាំងអស់ហើយក៏ដូចជាបានឆ្លោះបញ្ចាំងអំពីទឹកចិត្តលោក ម្ដាយណាណាអឺដែលគាត់ដូចថាគាត់ចាស់ហើយពេលខ្លះដូចថាដោយសារតែកូននឹងរវល់ដោយប្រការណាមួយដូចថាអឺធ្វើការរស់ស៊ីជួញប្រែនៅស្រុកឆ្ងាយឬមកក៏ចំណាក់ស្រុកអីផ្សេងផ្សេងណាដូចថាអត់មានអីជាទីពឹងអញ្ចឹងមិនដឹងជា ទៅផ្ញើអ្នកណាគឺពេលខ្លះគឺថាដាច់ចិត្តមែនតើនៅថាផ្ញើទៅដល់អឺអ្នកម្ដាយដែលគាត់មានវ័យជរាហើយម្យ៉ាងម្យ៉ាងទៀតសោតនោះជាងការគាត់មានជំងឺលេខថាបៀតបៀនណាព្យាធិរូបកាយគាត់តែគាត់នៅតែមិនអីមិនអីរហូតពេលខ្លះអឺសំបីតែមិនថាតែនៅក្នុងកំណាបទេសំបីតែនៅដូចថាជាក់ស្ដែងនៅឯដូចថា ជុំវិញណាណាជួនកាលគាត់មានជំងឺប្រចាំខ្លួនហើយគាត់មមាញឹកនឹងការមើលចៅ ហើយគិតអំពីខ្សក់ទុកកូនសពកាអញ្ចឹងពេលខ្លះគាត់អារម្មណ៍មួយទៀតគាត់នឹកឃើញថាគាត់ចាស់ហើយអត់មានអីជាទីពឹងទីរលឹកទេក្រៅអំពីគុណនៃប្រតរត្រ័យអញ្ចឹងណាណាអញ្ចឹងដូចថាចង់ក្រោយដូចថាជីវិតនេះគឺមានប្រមាណតិចខ្លាំងណាអញ្ចឹងកុំឲ្យមានសេចក្តីប្រមាថអញ្ចឹងហើយកូនចៅក៏គាត់មើលថែរក្សាហើយ ចិត្តគាត់មួយទៀតនោះគឺគាត់ត្រូវទៅការត្រូវការបធរក៏ដូចជាគុណបរតនត្រ័យជាទីពឹងទីរលឹកនៅចង់បញ្ចប់របស់គាត់អញ្ចឹងណាប៉ុន្តែបើសិនជាគាត់ដូចថាបានស្ដាប់នៅបធរញឹកញឹកញយញយបានសមាធិសិលបានស្ដាប់នៅអាវាតនៃអឺដូចថាប្រសងដែលជាសង្សាវៈរបស់ព្រះសម្មាសម្ពុទ្ធចឹងគឺគាត់មានដូចថាមានទីពឹងកក់ក្ដៅមែនតើណាអញ្ចឹងហើយបានជាខ្ញុំកណ្ដាលនឹងខ្ញុំនេះតែងតែទៅណាអី ហើយម្ដាយគាត់ទៅតាម ទី1គឺគាត់មានពេលវេលាអាចមើលថែខ្ញុំកណាបានទី2គឺគាត់អាចអឺដូចថាបំពេញបំពេញនៅអឺបនសពកាយដែលគាត់ចង់បំពេញអីអញ្ចឹងណាណានិយាយចំទៅគឺច្រើនតែបើសិនជាគាត់ដូចថាមានឱកាសណាមានឱកាសបានស្ដាប់នៅពធញឹកញឹកញយញយហើយបានទៅវត្តអារម្មណ៍ផ្សេងផ្សេង គឺថាអត់មានអីទេថាឃ្លៀងឃ្លងក្នុងចិត្តអីចឹងណាណាអញ្ចឹងហើយ ខ្ញុំកណាសូមសង្ខេបត្រឹមតែប៉ុណ្ណឹងណាសូមអរគុណសូមអរគុណអឺល្អហើយចាត្រង់ចំណុចហ្នឹងចង់មានន័យថាម្ដាយឪពុកគាត់បាននៅ ក្រៅប្រទេសហ្នឹងគាត់ទទួលអាចិញ្ចឹមថែរក្សាគាត់នោះមិនមែនជាទូទៅទេពេលខ្លះក៏មានកូនចៅខ្លះក៏គេល្អដែរណា ណាតែគាត់ថាមួយចំនួនខ្លះដែលគាត់មិនបានគិតគូរគាត់ចេះតែទុកបន្ទុកលើកូនលើម្ដាយពេលខ្លះក៏យកចៅយកអីមកមើលឲ្យគាត់មើលថែបើសិនតែមើលកូនគេល្អអាហ្នឹងគេគេសរសើរគេគេអរគុណណាណាប៉ុន្តែពេលខ្លះបើចំពេលខ្លះមួយមិនមើលមិនមើលមិនបានដិតដល់វាប៉ះចំអាចៅហ្នឹងតលេងអីបន្ទោប៉ះចំនេះចំនោះមុតដៃមុតជើងឬក៏មានបញ្ហាអីមួយគេស្ដីបន្ទោសយើង តែទោះម៉ែឯងមើលអីមើលមើលចៅមើលបណ្ដឹងមើលមិនកើតកណាកណាខ្ញុំសរំមានមានគេស្ដីអោយដែរចាប់ចាប់ចាប់ចាប់ណាប់ចាប់តិចមកបើកអីអូខេជើជើចាពាក្យពាក្យចាស់លោកថា ស្រឡាញ់កូនមកតៅស្រឡាញ់តៅស្រឡាញ់ចៅមកថាំងហ្នឹងហើយ ស្រឡាញ់កូនមកតៅនៅឃើញតែកូនខ្លួនឯងមកធ្លាក់វិអីវាយថែម្ដាយគ្មានណាបន្ទោសទេខ្លាំងណាស់ប្តីទាត់តែបើចៅកូនប្រសាផងកូនខ្លួនឯងផងតន្លងផងឡងប្រុសឡងស្រីហងអញ្ចឹងត្រូវការពេទ្យខ្លាំងជាងកូនខ្លួនឯងនេះវាឡើងពីតៅហ្នឹងហ្នឹងហើយកូនខ្លួនឯងកណាចង់និយាយថាបើកូនខ្លួនឯងបើធ្លាក់ដីវាយពីដៃថែមហ្មងមិនបានមិននេះមិនប្រយ័ត្នតែបើចាប់ហ៊ានទេណាអត់ហ៊ានទេកូនគេអត់ហ៊ានទេ ស្រឡាញ់វាមកពីតៅហើយស្រឡាញ់តែប្រយ័ត្ននឹងវាខ្លាំងជាងស្រឡាញ់នឹងទីខ្លាចគេបន្តអឺគេបន្តគេបន្តពិតពិតមែនតែនពីហ្នឹងគឺថាពិតណាចាអាយ៉ារយទៀតគឺត្រូវយ៉ាងមក120%ហ្នឹងហើយហ្នឹងហើយលើ20ទៀតពីព្រោះយើងមើលកូនគេវាមិនមែនដូចកូនយើងណា កូនគេទោះបីគាត់មានសម្ចៅ ចៅយើងមិនហ៊ានប៉ះពាល់ដូចញោមថាអញ្ចឹងតែប៉ះហើយចំកូនគេកូនកូន ស្រីយើងផងកូនប្រុសយើងផង អាកូនអម្ដាយខាងចិតាចដូចិតាខាងខាងហ្នឹងដាក់យើងបណ្ដោយមើលកើតហ្នឹងណាដែលឡើងមិនដឹងទៀតកូនបាទដូចជាសរុបគាត់ថាអញ្ចឹងតែកូនឯងមិនសូវគិតប្រមាណទេណាដល់ឥឡូវនេះកូនប្រសានោះហើយតឡំគេទៀតនោះតឡំមកមកមកគេរួមគ្នាព្រួតច្រើន រឿងក៏ច្រើនទុកចិត្តបានក៏លោកទឹកងាប់ប៉ុន្តែចិត្តប៉ុន្តែចិត្តកូនខ្លះក៏ចេះយល់ចិត្តម្ដាយផងដែរណានិយាយមែនតែទៅហើយក៏ចិត្តម្ដាយនោះក៏ក៏ចង់ជួយបន្ទុកកូនខ្លះដែរអាហ្នឹងចិត្តម្ដាយនៅតែចង់អញ្ចឹងទោះបីគ្រៀបការឲ្យមានប្តីមានប្រពន្ធហើយក្តីក៏នៅតែគិតកូនបានចៅហើយនោះក៏ចាំបញ្ជូនមើលហើយកុំភ័យកុំពិតអាហ្នឹងចិត្តផ្ទាល់ហ្នឹងហ្មងបាទមិនថាតាគេតាខ្ញុំម្ដាយគេម្ដាយខ្ញុំគេថាវាដូចគ្នាអញ្ចឹង ប៉ុន្តែគេថាការស្រឡាញ់វាធំពេកហើយការប្រយ័ត្នដូចមានភាសាមិញហ្នឹងគេថាគេថាប្រយ័ត្នប្រយ័ត្នមែនតើគេថាព្រោះថាសាច់ឈាមខ្លួនឯងមិនសូវអីទេសាច់ឈាមអ្នកដទៃគេថាអាហ្នឹងចៅគេដែរកូនគេដែរមិនក៏វាយកូនគេហើយមានរឿងជាច្រើនមានការដោះសោតមានការដោះសោតផ្ទាល់ចៅ6ហើយអោផ្ទាល់ហើយអញ្ចឹងយល់បាទចៅចៅមក6ហើយចៅ6ហើយទេ មានបទពិសោធន៍ច្រើនអញ្ចឹងច្រើនច្រើនប៉ុន្តែអាផ្លូវចិត្តនៅនៅតែស្រឡាញ់អញ្ចឹងមកសល់ម៉ោងតែ6នាទីទៀតប៉ុន្តែយើងជជែកគ្នាលេងទៅបាទប៉ុន្តែទៀតមានឱកាសថ្ងៃមានឱកាសនេះលោកអើយរួចផ្លូវឃើញចូលបានប៉ុណ្ណេះពងសរសើរខ្លួនឯងអឺកំណាប់ហ្នឹងកំណាប់ហ្នឹងមកពីអាថ្មមក ស៊ីដនីមកប្រទេសអូស្ត្រាលីនេះជួបប្រទេសជាមួយញោមញោមហើយដល់ពេលអញ្ចឹងទៅអាមាក៏នឹកឃើញចង់តែងកំណាបហ្នឹងមកបត់ឡើងឡើងហើយបានចាក់ផ្សាយនៅក្នុងវិទ្យុ SBS ច្រើនដងដែរអឺកាលចំនួនឆ្នាំ2000ជាងអឺ2010ជាង2011 12អីប៉ុន្តែពីព្រោះឃើញយាយគាត់មកវត្តគាត់ ពិបាកពិបាករឿងជិះបាសអីគាត់ភាសាហ្នឹងម្នាក់ម្នាក់គាត់មិនសូវចេះដូចជប៉ុនរៀបរាប់មកអញ្ចឹងពិបាកណាស់រឿងភាសាហ្នឹងពិបាកមែនទែនហើយទៅទិញអីវ៉ាន់ហ្នឹងចេះធ្វើកាយវិការចអល់នេះចអល់នោះហើយចអល់ហ្នឹងភាសាកោភាសាកោធ្វើកាយវិការធ្វើកាយវិការទៅហើយមែនតែនៅអាហ្នឹងរឿងហ្នឹងប៉ិតប្រអងព្រោះធម្មតាស្រុកយើងស្រុកយើងវាស្រួលជាងស្រុកគេ ប្រទេសយើងភាសាយើងដីយើងទឹកយើងផ្លូវយើងកន្លែងយើងហើយស្រុកគេទោះបីយ៉ាងចេះយ៉ាងណាក្តីក៏នៅតែมันច្បាស់លាស់ទេតាំងពីច្បាប់តាំងពីទម្លាប់តាំងពីភាសាมันអស់มันអាទេបងគេថាវាអត់ស្រួលដូចតែរែងស្រុកកំណើតមេតភូមិរបស់យើងទេបាទ ដីយើងផ្លែឈើយើងវាស្រួលជាងដល់ដីគេផ្លែឈើគេនឹងពិបាកនឹងជួនកាលហ្នឹងក៏ទិញខុសទិញត្រូវតែហ្នឹងកណាមកឲ្យយើងគាត់មកមុនដំបូងហ្នឹងបើបែបបើហ្នឹងមកទិញនំប៉័ងបានទទួលទានដែរហ្នឹងតាខុសជួនកាលតាតាទៅជួនកាលប្រម៉ងគេទៅគេថាយើងប្រើអាពាកបារាំងនោះដល់អញ្ចឹងទៅគេធ្លាប់ប្រើពាកបារាំងខ្លះដល់អញ្ចឹងគេ excuse me វាគេគេច្រឡំគេសួរថាឲ្យថាម្ដងទៀតហ្នឹង គឺអាតុងអាតុងវាធ្លាប់អាយេយើងរៀនរៀនបារាំងខ្លះច្រើនជាងអង់គ្លេសពីដើមបាទដល់ទៅវាទៅជាតុងបារាំងអីចឹងពេលខ្លះហ្នឹងយកអាពាក្យបារាំងមកដាក់ផ្សំនឹងអាពាក្យអង់គ្លេសអត់ឃើញដល់ចឹងគេស្ដាប់វិញបានទៅដល់គេថាឲ្យញ៉េម្ដងទៀតបាទឲ្យញ៉េញ៉ៃចិត្តអូលចំបណ្ដោយហ្នឹងបងជួនកាលមែនហាំមែនហាំប៊ឺហ្គើ plate ណាហាំប៊ឺហ្គើ single plate យកអាពាក្យយកមកដាក់ថាសុមេតាឲ្យនេះមកអាចុងក្រោយប្រើពាក្យបរាទៅវិញណាអានឹងវាអញ្ចឹងបាទណាវាធ្លាប់ច្រឡំមកអញ្ចឹងទៅជួនកាលវាហើយអានឹងហេវីស្ទើផងណាហើយខ្ញុំសរំចេះភាសាអង់គ្លេសបានខ្លះណាចង់មកអូស្ត្រាលីហ្នឹងស្គាល់អស់ហងអសស្គាល់ភាសាតែញអាវហ្នឹងគេថាអឹមគេថាអេសហ្នឹងស្គាល់ថាតែញអាវទៀត អូខ្សែអំខ្សែអីហ៎ខ្សែបែកជើងខ្សែអាវហ្នឹងស្គាល់បាន ខ្លះស្គាល់ទាំងអស់អសហ្នឹងបានដល់គេរៀបចូលគ្នាណូចេះតែយ៉ាងគេណូអូខេហ្នឹងទៅហើយទៅបានតែគេយកឲ្យកពើស៊ីយ៉ាចំណៅគេបោះចូលត្រូវប្រដាំដោ ពេលស្ដាប់បរិលគេមិនតាគេថាយកឲ្យកពើស៊ីយ៉ាយ៉ាដល់គេបោះចូលក្នុងទឹកអូណូដល់នោះពើស៊ីបាក់ហ្នឹងណាអារបៀបដូចយ៉ាវត្តយ៉ាណូយ៉ាណូគេដកថ្មិញអស់មកក្រាស់ខ្ញុំអំខ្ញុំគេអអាថ្មិញចឹងហ្នឹងគេថាអាមួយណាឈឺគេថាអត់ប្រាប់គេអាហ្នឹងណូយ៉េះនិយាយថាល្អល្អប្រាប់គេយ៉េះអស់ហើយ បាទឈឺថ្មីមែនទេ no គេអត់ដកអាថ្មីឈឺដដែលដកអាដកវ៉ៃយ៉ា no ទុកអាថ្មីអង្គើដកអាថ្មីល្អនៅហើយអរិយក៏ចង់និយាយថាអេអញអញនិយាយយ៉ាចាអត់ដងអញចង់និយាយថា no មួយអាមួយកំមកឈឺបណ្ដោយមើលអស់ហើយដាក់ no មួយដាក់ no មួយឈឺ សើជឿដែរយើងអត់ចេះច្បាប់តែបាទនឹងឯងចឹងបានថាពិបាកយេចាដងពេកគិតចង់ធ្វើចង់ណោមួយទៅរឿងអីក៏ដោយផ្ទះគេវាមិនស៊ូផ្ទះយើងប្រហែលទេចង់ណោមួយចាំមកឈឺបណ្ដោយចាំមកឈឺនៅនឹងបណ្ដោយអូខេអរគុណណា អានេះយើងកំ pl ែងអាហ្នឹងវាមិនមែនណាចេះមកប៉ុន្តែមិនតែស្អប់ភាសាគេលើកទៅបង្កើតភាសាឯនេះជុំការបើយើងចេះទៅក៏ល្អម្យ៉ាងដែរវាយើងអាចដោះស្រាយបានខ្លះណាគេអាចតែរឿងមិនបានរឿងឲ្យចេះហ្នឹងលោកកូនឲ្យរៀនណាណៃកូន5រៀនទាំងអស់មានឲ្យងងមួយកូនរៀនបាទมันអភិយោទេភាសាអីក៏ដោយកុំថាភាសាវាថាហ្នឹងឯងរៀនទៅអីវាហៅថាហ្នឹងឯងទុកកុំទៅរៀនភាសាចិនអីណា ណាបានប្រយោជន៍ទេអាហ្នឹងបើធ្វើធ្វើ business ជាមួយចិនក៏វាបានប្រយោជន៍ណែចាប៉ុន្តែអីក៏ដោយក៏បានផលអស់បាទរៀនភាសាវៀតណាមក្តីក៏បានប្រយោជន៍ដែរគេជេរមកយើងដឹងអូដឹងដឹងច្បាស់មែនតើលោកអ៊ំយើងបាទត្រូវតែរៀនណាពេលខ្លះបើសិនជាមានលទ្ធភាពអាចណាអូខេឥឡូវដល់ម៉ោងល្មមអរគុណច្រើនដល់វាគ្មិនយើងទាំង3នាក់ដែលបានចូលមកបម្រើក្នុងបរិយាកាសក្នុង កម្មវិធីរបស់យើងបានដល់ទីបញ្ចប់ហើយក៏សូមអរគុណហើយសូមជូនពរឲ្យអ្នកទាំងពីរទាំង3អ្នកបានសុខចម្រើនហើយនឹងនឹងមានកម្មវិធីបន្តបន្តទៀតនឹងអញ្ជើញចូលជាបន្តហើយសន្យាថានឹងវិលមកជួបប្រិយមិត្តបន្តទៀតក្នុងសប្តាហ៍ក្រោយនៅវេលាម៉ោងដដែលថ្ងៃថ្ងៃអង្គារដោយសពដងអញ្ចឹងហើយសូមជូនពរប្រិយមិត្តទាំងអស់បាន ចូលរួមទស្សនានឹងបានតិចក្តីទាំងក្តីក៏ជាកម្មវិធីរបស់យើងជាធ្វើដំណើររហូតទៅបីគេមើលតិចក៏ដោយក៏យើងបានផ្សាយនៅក្នុង YouTube ដែរអរគុណច្រើនដែលសូមជូនពរសុខភាពល្អកថាយ៉ាងណា បានដោយសេចក្តីប្រាថ្នាសូមថ្លែងគុំលាសូមចម្រើនពរលាបាទសិតសិតអាអរណោណោណោអើ